ព្រះអង្គដល់ការយើងស័ក្តិសិទ្ធិយ៉ាងម៉េចសុំអីបាននៅមកសុំ3អ្នកការហើយមិនមែន2ឆ្នាំឬ3ឆ្នាំទេ20ឆ្នាំអត់មានកូននេះមកសុំព្រះអង្គបានកូនស័ក្តិសិទ្ធិមែនតើដូច្នេះនិយាយអ្នកណានិយាយអីបានហ្នឹងអត់ចេះខុសម៉ានេតិណាទេអោយតែមកដល់ទឹកដីព្រះអង្គកូន បាទស័ក្តិសិទ្ធិណាស់អូយាយលក់នៅនេះដងកាលោកយាយតែយូរអើយលក់តាំងពីអាយុ30 40មកឥឡូវនឹង77ហើយហ្នឹង7ហើយចា77លោកតាលោកតាមរណកាលឬក៏យ៉ាងម៉េចគាត់ស្លាប់ហើយគាត់ណាមយូរហើយដែរនៅផ្ទះអត់អត់ចង់ទេកូនអើយគេឲ្យនៅផ្ទះតែពីអាទិត្យទាសរោមហើយ ពីអតីតទាតរោមនិយាយនៅខេត្តព្រៃវែងអូនៅស្រុកអីនិយាយវារាំងអូខ្ញុំស្គាល់តែព្រៃរាំងចារាំងចិត្តនេះទីតានឹងហើយទីតាមវាសួនហើយកូនចៅដល់មកលក់ទេ កូនចៅដល់មកលក់ពួកយាយចង់ទៅមកពួកយាយលក់តាំងពីនៅអាយុ40បាទបាទដល់អញ្ចឹងឈ្មោះអីលោកយាយឈ្មោះឈ្មោះយាយយ៉ាន់យាយយ៉ាន់យាយយ៉ាន់ពេលយាយជើញមកលក់អញ្ចឹងលក់ពីម៉ោងប៉ុន្មានហើយជីអីមកដែរជួនជីអង្គ ភ័យស្អាតជូនកូនជូនមកពេលទំនេរតាំងពីម៉ោងមែនទៅលោកយាយយាយមកពីម៉ោង10មិនដល់ទៀតហ្នឹងដល់ពេលព្រឹកព្រឹកជូន9ជូនយាយឲ្យចប់ទៅថាម៉ោង8 9ប៉ុណ្ណាអូយាយអត់មកពីព្រឹកទេបាទហើយយាយលក់នៅសម្រាប់នៅលើប៉អ៊ីឡើយហ្នឹងទៅចាអត់ទេនៅក្នុងគួយលើប៉អ៊ីយ៉ាងណោះដល់ហ្នឹងរោងនោះមានកន្លែងយើងគេចែកឲ្យម្នាក់មក អូហើយចាំពេលពេលយប់បានមកអង្គុយឡើងនេះចាដល់ពេលល្ងាចម៉ោងយើងថាម៉ោង4ហ្នឹងមកដល់ហ្នឹងហើយថ្ងៃបានប្រហែលដែរយីមួយថ្ងៃជួន100000នេះដែរអូច្រើនអីចូលដើមផ្កាដើមអីនោះអូតែបើគិតចំណេញប្រហែលមែនទេយីគិតចំណេញនោះថ្ងៃហ្នឹងចំណេញបាន4 50000នេះដែរអូហើយយើងចាស់កូនទៅរកអីណោះណោះកូនណោះ ចាយើងទៅដើរលើកដៃតាមនឹងសុំគេអត់កើតទេព្រោះមនុស្សវាខុសគ្នាមនុស្សខ្ញុំអត់លួរួចទេបើគេឃើញថាមកជូនឲ្យយាយយាយទទួលឲ្យពើឲ្យជ័យគេទៅបាទដែងថាឲ្យទៅឃើញមកកូនអើយយាយលើកដៃចេះចូលម៉ែចេះចូលទៅអត់រួច មានរឿងគួយយ៉ាក់តើអើយកូនមកទិញទុកទិញទៀននិយាយហើយទំនងនេះបាទហើយផ្កាយកតពីគេដែរទេកូននេះមកយកមកឲ្យតែព្រលឹមឡើងយកមកឲ្យគេបត់អីឲ្យស្រាច់អត់ទេគេយកមកចងបាច់មូលមូលមូលផ្ការៀងជាផ្កាឈូកមកហ្មងបើយើងយើងយកមកបត់ទេបាទយើងមកស្រាយទៅដោះធ្វើអញ្ចឹងទៅបាទឥឡូវផ្កាឈូកតំណាងអីខ្លះយាយ មានតំណាងអីទេគ្រាន់តែថាផ្កាឈូកនឹងជាដើមទីឡើង គឺកំណើតរបស់ព្រះអង្គព្រះអូលោកយាយស្វែងការលោកព្រះយ៉ាព្រះពេលដែងបាក់ព្រះកើតពេលណាមានផ្កាឈូកនឹងត្រូវប្របាទជើងព្រះព្រះអង្គចេះដើរ7រៀនអត់ផ្កានឹងចេះដើរហ្មងចេះដើរហ្មងចេញពីអន្តោមេដាមកចេះដើរ7រៀនអត់ដូច្នេះផ្កាឈូក ក្រហមនឹងត្រូវប្របាទជើងព្រះអង្គគ្រប់7កូនឯងមើលក្នុងបំបត្តិនៅវត្តណាគេអត់ភូទេអានឹងជារឿងពិត អូចាំការជុំមានអត្តន័យជាមួយនឹងកំណើតរបស់ព្រះព្រះចាយើងចាពពុទ្ធនឹងកំណើតពពុទ្ធតែការជុំដែលព្រះអង្គដើរនោះគឺពណ៌នៃពណ៌ពណ៌នេះពណ៌ស្វាយពណ៌ក្រហមពណ៌ក្រហមចា មិនពណ៌សទេចាប៉ុន្តែដល់យប់មើលទៅខ្លួនឯងមើលដូចស្វាយមែនបិទពណ៌ក្រហមក្រហមទេកូនបាទហើយព្រោះវាច្រើនអ្នកដែលមកទិញរាល់ថ្ងៃហ្នឹងវាច្រើនអាយុຕົងប្រហែលដែរលោកយាយអ្នកទិញបាទអ្នកទិញថ្ងៃហ្នឹងកូនអើយតាំងពីក្មេងអាយុ5ដប់ក្តីដែលនេះនឹងមកអុចរហូតរហូតតតែចាក់ ចាស់វ័យកណ្ដាលចាមកក្មេងក៏មានដឹងថាក្មេង គេទិញទៅដើម្បីបន់ស្រន់សុំអីមានដឹងសុំអីក្មេងបោច្រើនជាងគេរឿងដូចណាគ្នារៀនសូត្រឬក៏ចង់ធ្វើការធ្វើងារអូបនស្រន់បនស្រន់នឹងដើម្បីឲ្យព្រះអង្គជួយអ្នកដែលដឹកនាំធ្វើការនោះ ឲ្យទុនចិត្តចង់បានឲ្យគ្នាធ្វើផងសុំយ៉ាងណាបាទហើយក៏សុំប្រឡងនឹងឲ្យជាប់ឲ្យមានការចេះដឹងអេអានោះមិនដឹងព្រោះយើងអត់ដឹងដែរក្រែងវាមានមែនដឹងណោះបុំមកទាំងគូទាំងគូសុំជួបគ្នាដោយស្មោះស័ក្តិសិទ្ធយ៉ាងម៉េចយាយវិជ្ជៈដល់ទីមើលចាព្រះអង្គដល់ការយើងស័ក្តិសិទ្ធយ៉ាងម៉េចព្រះអង្គស័ក្តិសិទ្ធ ពីដូចថាសុំអីអីអីនឹងបានសម្រេចដូចបំណងមកបាទសុំអីបាននៅក្នុងសុំ3អ្នកការហើយមិនមែន2ឆ្នាំឬ3ឆ្នាំទេ20ឆ្នាំអត់មានកូននេះមកសុំព្រះអង្គបានកូនអូស័ក្តិសិទ្ធបាទស័ក្តិសិទ្ធមែនតើខ្ញុំឲ្យប្រទេសជួបអ្នកដែលសុំកូនរាប់100មនុស្ស ព្រោះបានទីនេះខ្ញុំដឹកនាំប្រាប់ខ្ញុំអត់នាំទៅទេគាត់ដឹកនាំប្រាប់ថាកូនអើយកូនឯងទៅចូលព្រះអង្គនឹងមានតាអាចារ្យក្នុងក្នុងនោះកូនឯងរាយការប្រាប់គាត់ថាតាអើយអ៊ំខ្ញុំការយូរឆ្នាំមកលើចង់មកសុំព្រះរាជបុត្រមួយប្រុសដោយស្រីដោយគឺតាមតែព្រះអង្គប្រទៀតបាទបាទកូនមកបានដូចចិត្ត ដល់ហ្នឹងតាចាហ្នឹងគាត់កាច់ផ្កាមកតោងអញ្ចឹងយកទៅបៀសមាត់ព្រះអង្គអញ្ចឹងសូមជួយសូមអានឹងគឺថាអបិយជំនឿមិនដឹងតែវាត្រូវត្រូវបានមែនតើត្រូវបានមែនតើគឺព្រះអង្គស័ក្តិសិទ្ធិយ៉ាងតាចាថាឲ្យឡើងយែយើងដេកយប់ឡើងសពុតដេកឡើងខោអញ្ចឹងណាបាទដល់ដេកយប់ទៅកូនអើយលេងយល់សពថា គេមកឲ្យមាសឲ្យអីហ្នឹងអានឹងកូនមកឲ្យណាបាទឲ្យយកសពគេឲ្យជៀនដោយខ្សែកដោយខ្សែដៃដោយអត់បានណាសិនណាលោកយាយអើយរបស់ហ្នឹងគឺរបស់កូនហ្នឹងមកមែនតាំងពីថ្ងៃយល់សពមកគ្នាមានព្រិជ្ជបុត្រប្រោមកនិយាយប្រាប់លោកអើយកូនព្រះអង្គប្រកាសឲ្យកូនខ្ញុំមីពើការឲ្យ7ឆ្នាំ20ខ្លះអត់កូនសុំមក សូមព្រះអង្គព្រះអង្គឲ្យកូនស្រីល្អនោះថ្ងៃកើតបាន8ឆ្នាំមករៀនអង់គ្លេសផងរៀនខ្មែរផងបកែកូននោះកូនព្រះបកែកូនព្រះហើយព្រះអង្គថាចិត្តមែនចាកូនសាធុកូនបានជួលជូនលុយយាយសូមទេវតាឆ្នាំថ្មីព្រះអង្គដងការស័ក្តិសិទ្ធជួយតាមថែថាកូនទាំង3ណាឲ្យស្មើស្មើគ្នាលៀបជ័យយល់ទេ